ធំសូមថ្វាយបង្គំដល់គុណចាស់គ្រប់អង្គសូមជម្រាបសួរដល់បងប្អូន ជនរួមជាតិខ្មែរយើង ទូទាំងពិភពលោកខ្មែរលើខ្មែរក្រោមខ្មែរកណ្ដាលជាខ្មែរដូចគ្នាហើយក៏ជម្រាបសួរកូនក្មួយដែលនៅកំពុងតែចូលមើលខ្ញុំខ្ញុំសូមអរគុណបានចូលមើលខ្ញុំហើយជួយចែកចាយទៅដល់ បងប្អូនយើងឯទៀតទៀតថ្ងៃហ្នឹងខ្ញុំចង់ខ្ញុំចង់លើកពីរឿងដេញហ៊ុនសែនធ្វើអ្វីគឺចង់ឈ្នះការឈ្នះឈ្នះឈ្នះឈ្នះឈ្នះរបស់ជនផ្ដាច់ការហើយដែលយើងសម្លឹងមើលឃើញថាពួកជនផ្ដាច់ការនេះគឺថាវាខុសខុសបងប្អូន ចាជំរាប សួរលោកអ៊ំចាជំរាបសួរក្មួយចាជំរាបសួរអឺឃើញថាវាខូខូមែនតែនវាវាពួកដាច់ការនៅទីណារត់ទៅកន្លែងណា គឺ យើងត្រូវតែនាំគ្នាដកចេញបើកាលណាមិនដកពួកជនបដិការចេញ យើងនឹងវេទនាមកពិភពលោកមិនមិនវេទនាតែយើងយើងម្នាក់ ពី3នាក់ឬក្រុមប្រទេសខ្មែរយើងទាំងមូលអញ្ចឹងមកពិភពលោក អាចនឹងមានគ្រោះថ្នាក់អញ្ចឹងនៅក្នុងអាស៊ីយើង គឺ ថាមានជនផ្ដាច់ការមានអង្គឡាំងដូចជាមានអង្គឡាំងដូចជាពួកកូរ៉េខាងជើងហើយនឹងចិនហើយនឹងខាងយួនកុម្មុយនីសកុម្មុយនីសពួកកុម្មុយនីសគាត់ ហើយបដិការនេះវាកំពុងតែឈ្លានពានទឹកដីរបស់យើងផងហើយខ្ញុំឃើញទង្វើរបស់ជនបដិការដែលលើកផ្ទុកដោយដោយយួនដែលវាកំពុងតែធ្វើផ្ជុះធ្វើភ្លៀងវាកំពុង តែបំផ្លិចបំផ្លាញវាធ្វើអ្វីក៏ដោយគឺវាយក តែឈ្នះឈ្នះឈ្នះឈ្នះ ចឹងបើបងប្អូនយើងមិនរួមគ្នា គឺទុកឲ្យវាយកអាពាក្យដែលវាថាឈ្នះឈ្នះហើយយើងឃើញទង្វើរបស់វាឃើញទង្វើរបស់ពួកគេហ្នឹងគឺថាដើរទិញទឹកចិត្តដើរយកសរងវិជែងទៅជួលបងប្អូនខ្មែរយើងខ្ញុំសូមរំលឹកម្ដងទៀតសូមរំលឹកម្ដងទៀត បងប្អូនខ្មែរយើង បើនៅតែកាន់នៅក្លៀនលុយ10000សរងប៊ីចេងអង្គកន្លះថងខ្ញុំមើលមើលឃើញមិនមែនបាវគឺកន្លះថងបើគ្រួសារច្រើនហ្នឹងហូបបានប្រហែលពេលប្រហែលជាថា2ថ្ងៃទៅចុះ3ថ្ងៃទៅចុះហើយយើងត្រូវគិតអនាគតយើង ត្រូវគិតអនាគត យើងមិនអាចមកយកអាសរងប៊ីចេងបន្តិចបន្តួចនឹងណាហើយបានប្រហែលថ្ងៃហើយពួកបោកពួកបោកយើងឃើញកន្លងផុតមកហើយ គឺធ្វើតែអញ្ចឹងគឺដើរទិញទឹកចិត្តដើរសម្លុតដើរសម្លុតគេដើរគំរាមកំហែងគេ គឺថាយកតពាក់គំរាមកំហែងសម្លុតហើយនឹងទិញទឹកចិត្ត ហើយបើអ្នកប្រជាធិបតេយ្យគេអ្នកល្អគេមិនបាច់ទៅទិញទឹកចិត្តទេគោលនយោបាយរបស់គេធ្វើឲ្យតែល្អទៅ យើងអត់ចង់បានអីទេខ្មែរយើងចង់បានប្រទេសមួយរស់នៅជាមួយនឹងគេដូចគេដូចឯងហើយចង់រស់នៅដោយសុខសន្តិភាពរស់នៅដោយមានសន្តិភាពពិតប្រាកដសន្តិភាពពិតប្រាកដគឺមានសេចក្តីសុខ សុខក្នុងក្រុមគ្រួសារស្រុកសុខទាំងកាយសុខទាំងមានរបស់របរហូបចុកមិនថាថាទីក្តីសុខណាហើយដែលយើងចេញមកនេះទៅយើងប្រឆាំងជាមួយនឹងពួកបដិការហេតុអីវាអត់ឲ្យយើងសុខអញ្ចឹងដែលវាអត់ឲ្យយើង សុខវាបង្កើតវាបង្កើតគ្រប់វិធីដើម្បី បំបែកបំបាក់ដើម្បីសម្លឹកដើម្បីបំភ័យដើម្បីធ្វើឲ្យយើងងើបមិនហ៊ានងើបខ្ញុំសូមជម្រាបបងប្អូនខ្ញុំសូមបង្ហាញបង្ហាញនៅហើយខ្ញុំសូមធ្វើការណែនាំខ្ញុំគិតថាបងប្អូនយើង ខ្មែរគាត់អត់ល្ងងទៀតទេគាត់ឆ្លាតហើយប៉ុន្តែអ្វីដែលគាត់ឆ្លាត គឺមានគាត់មាន ខ្លះឆ្លាតខ្លះគាត់គាត់ក៏អត់ឆ្លាតដែរចឹងខ្ញុំសូមបង្ហាញនៅទេសភាពមួយដែលទីបងប្អូនយើងគិតមើលបងប្អូនប្រជាជនខ្មែរយើងមើលយើងមើលអឺនេះ ជាជីវភាពរបស់បងប្អូនជាបរតខ្មែរដែលគាត់ជាអ្នកក្រីក្រគាត់ជាអ្នករស់ស៊ីគាត់ជាអ្នកដាំផ្លែឈើដំណាំខ្ញុំសូមបង្ហាញថាកន្លែងដែលថាខ្ញុំចង់បង្ហាញនេះយើងមើលណាស្វាយគួចាក់ចោលគួគួដូចភ្នំហើយសម្រំដែលគាត់បានធ្វើបានប្រហែលហ្នឹងមក តើគាត់ចំណាយលុយអស់ប្រមាណនោះពួកអស់លោកណាអស់លោកបងប្អូន ដែលខំដាក់ដាំដំណាំសពសារពើនឹងតើគាត់ចំណាយអស់ប្រមាណមុននឹងបានមកដល់ពេលហ្នឹងតើគាត់ចំណាយច្រើនណាគាត់ចំណាយចំណាយតាំងពី ដាំរហូតដល់ផ្លែតើគាត់អស់លុយអស់លុយប្រមាណហើយបងប្អូនអ្នកក្នុងកម្មករកសិករអស់ដូចគ្នា មុនមុននឹងចាក់ចោលហ្នឹងណា មុន នឹង ធ្វើអញ្ចឹងណាព្រោះតែគាត់ចំណាយអស់ប្រមាណបងប្អូនហើយបានដល់ផលយកមកចាក់ចោលណាមួយទៀតមួយទៀតខ្ញុំសូមឲ្យបងប្អូនយើងកុំភ្លេចថាអឺសំតោណា សុំទោសចាស់អត់អត់ស្រួលខ្លួនទេប៉ុន្តែឃើញទង្វើអញ្ចឹងវាអាក្រក់យកវាហួសហេតុពេកវាហួសហេតុពេកអឺដែលនេះតែបន្លែចាក់ចោលដូចគួរមិនត្រឹមតែស្វាយឃើញទេស្អីដែលបងប្អូនដាំបាន គឺចាក់ចោលដូចគួរ Mm-hmm. ខ្ញុំសួរសួរបងប្អូនអ្នកដាំតើមុនធ្វើអញ្ចឹងចំណាយលុយអស់ប្រមាណមួយទៀតខ្ញុំសូមបង្ហាញឲ្យអស់ខ្ញុំចង់បង្ហាញឲ្យបងប្អូនយើងមើលឲ្យអស់កុំឲ្យខ្ញុំចាត់ថាមើលស្វាយថោកពេកឥឡូវកន្លះហុកមកហុកឡជាង 5 10តោនខ្ញុំចាក់ចោលហើយការងារខ្ញុំវាយគេលេងកុមារលេងយកឥឡូវចាក់ចោលមានការងារធ្វើទេចាក់ចោលទាំងអស់ហ្នឹងធំក្រាមនេះកន្លែងចាក់អស់ក្លោអឺ10តោន នេះជារឿងមួយដែលយើងត្រូវគិតថាតើយើងដែលបងប្អូនដែលទទួលសរងវិជែងហើយនឹងអំណោយរបស់ពួកបោកលັບតផលបងប្អូនខំធ្វើខំដាំដុះអស់លុយច្រើនណាស់តែយកមកចាក់ចោល ខ្ញុំនិយាយពីមនុស្សដែលហ៊ុនសែននេះណាមនុស្សដូចហ៊ុនសែននេះណាគឺគិតតែពីរឿងឈ្នះឈ្នះឈ្នះតែជីវិតប្រជាពលរដ្ឋពួកអច្ឆាគឺអញ្ចឹងគឺនៅអញ្ចឹងប្រជាពលរដ្ឋអត់ដែលគិតពីជីវភាពគាត់រស់នៅអត់ខំដាំបន្លែដាំដាំដោះហើយគាត់ថាមានមិត្តចិនរបស់គាត់ហ្នឹងមានមិត្ត ចិនហ្នឹងបានទិញរបស់ហ្នឹងចូលឥឡូវយើងសួរថាមិត្តចិនហ្នឹងវាទិញស្វាយវាទិញរបស់បន្លែហ្នឹងទៅប្រទេសវៀតទេហេតុអីបានប្រជាប្រដ្ឋយកមកចាក់ចោលហឹមអើបងប្អូនជួយចែកចាយឲ្យឲ្យបងប្អូនអ្នកកម្មករកសិករដែលនៅដែលគាត់ខ្ញុំឃើញគាត់នៅគ្រប់ត្រួតនៃលោកហ៊ុនសែនហ្នឹង ខ្ញុំឃើញមានគាត់នៅនៅពួកគាត់មិនមែនអ្នកមានទេបើថាអ្នកមានណាអ្នក មានខ្ញុំសូមជម្រាបក្រោយអ្នកមានពួកជនផ្ដាច់ការនេះវាគិតតែពីអំណាចវាគិតតែពីអំណាចវាទេរឿងការស្លាប់រស់នៅក្នុង ប្រទេសជាតិរឿងប្រជាពលរដ្ឋគឺវាមិនដែលគិតទេវាគិតធ្វើយ៉ាងម៉េចគឺថាវាចង់តែឈ្នះឈ្នះឈ្នះឈ្នះ ឬរឿងរបស់វាគឺឈ្នះឈ្នះឈ្នះពីក្អោលរហូតដល់កូនអញ្ចឹងសូមឲ្យបងប្អូនយើងពិចារណា ហើយខ្ញុំលើកយកមួយរឿងមួយយកមួយមកទៀតខ្ញុំជូនឲ្យបងប្អូនយើងឃើញឲ្យបងប្អូនយើងដឹង ពីម្សិលមិញពីម្សិលមិញខ្ញុំឃើញ ខាងក្មួយក្មួយខ្មែរថាវរៈគាត់បានយករូបលោកលោកអឺឈុតវិធី ដែលជាអ្នកការពារព្រៃឈើណាបងប្អូនគាត់ការពារព្រៃឈើហើយពួកគាត់សុំយករូបគាត់រំលឹកខូបដែលស្លាប់10ឆ្នាំនៅថ្ងៃ ថ្ងៃប្រហែលមករាពីម្សិលមិញម្សិលមិញម្សិលមកថ្ងៃអើខែខែ4ហ្នឹងគឺគំខូបដែលគាត់ស្លាប់10ឆ្នាំហើយគាត់យកទៅបែបន់នៅព្រះអង្គដង្កើគាត់បានធ្វើអីហើយនឹងគាត់ពាក់ស្លឹកឈើដើម្បីបង្ហាញបង្ហាញនៅឲ្យប្រជាជនបងខ្មែរយើងឲ្យយុវជនយុវនារី ចូលជួយចូលជួយគ្នាការពារព្រៃឈើខ្ញុំបានបង្ហាញមិញហើយសំបីតែវត្តព្រះសង្ឃចិត្តវត្តព្រះសង្ឃក៏មិនលើកលែងដែរទៅកាប់ទៅកាប់ខ្ទេចខ្ទីទាំងអស់ហើយសួរថាប្រជាពលរដ្ឋហ្នឹងមានសិទ្ធិទៅកាប់ព្រៃឈើហ្នឹងហ៎មានសិទ្ធិទៅកាប់ព្រៃឈើហ្នឹងបានក៏ស្រួលមិនដែរបើគ្មានអ្នក មានអំណាចនៅពីក្រោយខ្នងអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើង ចូលរួមជួយចូលរួម ការពារប្រៃឈើខ្ញុំឃើញសភាពការរបស់ដែលអាញាធរខ្ញុំបានថតថតទុកអស់នេះខ្ញុំសូមចាក់ឲ្យដល់កន្លែងដែលពួកគាត់គេ ពួកគាត់ជិះកង់តែពួកវាបានអូសយកកង់កង់នេះថាប្លន់ប្លន់យកកង់គេប្លន់មិនអោយគេធ្វើហើយផ្លឹកបើហើយបាត់សិទ្ធិរបស់គេគ្រាន់តែបិណ្ឌធ្វើរំលឹកខួបលោកអឺឈុតវិធីដែលគាត់ជាវរៈបរោះដែលការពារប្រៃឈើ យើងដឹងទាំងអស់គ្នាគាត់ជាបរិយបរោះម្នាក់ការពារព្រៃឈើអីបងប្អូន ទីណាមានព្រៃឈើប្រទេសណាក៏ដោយមានព្រៃឈើតែខ្យល់ឬព្យុះឬភ្លៀងក៏វាអាចកាប់វាការពារបាន មិនថាប្រទេសខ្មែរដូចមុំអង្គជេទាំងទាំងអស់ទូទាំងពិភពលោក បើយើងយើងរស់នៅដោយដោយអាស្រ័យទៅលើដើមឈើព្រៃឈើទឹកខ្យល់ណាយើងរស់អាស្រ័យលើទៅលើទៅលើដែលយើងរស់ថ្ងៃហ្នឹងគឺវាអាស្រ័យទៅលើប្រទេសមួយដែលមានព្រៃឈើដែលមានធម្មជាតិទាំងអស់យើងរស់នៅចុះហេតុអ្វីបានជាពួកគាត់គ្រាន់តែ សុំឲ្យសុំធ្វើបន់ខូបរំលឹកខូបរបស់នេះខ្ញុំនេះសូមបង្ហាញមុខនេះខ្ញុំថតយកទៅដាក់នៅនេះនេះណាយកយកកង់លេងទៅខាងយកម៉ូតូយកយកកង់លេងទៅខាងនេះមុខពួកនេះវងនេះចាំជុំគ្នាខ្ញុំនៅបង្ហាញវងទាំងអស់នេះចា យកកងតែយើងអឺនេះគឺគាត់បានយកទៅខាងពេលវាជុំគ្នាខ្ញុំចង់បង្ហាញមុខនឹងអស់ថាតើមុខនឹងជាណាណាមុខអស់នេះណាខ្ញុំបានតាមដានយូរណាស់មកហើយពួកអស់នេះដែលពួកវាជួនកាលវាស្លៀកពាក់ជាប៉ូលីសជួនកាលវាស្លៀកពាក់ជាជាស៊ីវិល ហើយមិនទេសេរីភាពគ្រាន់តែយើងធ្វើពិធីដើម្បីរំលឹកទៀត10ឆ្នាំរបស់លោកគ្រូឈុតវិធីនឹងក៏ត្រូវបានពួកគាត់នឹងផាត់កង់របស់យើងដែរមិនឲ្យយើងបានធ្វើទេបាទនេះគឺយើងគ្មានបានទៀមទាទេព្រោះយើងរំលឹកខួបរំលឹកខួបវិរៈភាពរបស់លោកគ្រូឈុតវិធីសោះហើយសួរថាគ្រូឈុតវិធីជានរណាទេព្រោះគ្រូឈុតវិធីគឺជាបុគ្គលដែលពួកយើងនេះគោរពស្រឡាញ់ព្រោះឯងគាត់គឺជាបុគ្គល នេះមើលមុខមើលមុខមុខវាមើលចំណាំមិនច្បាស់ការពារប្រៃឆាព្រាតែមូលហេតុអីបានគ្រាន់តែពួកយើងថ្ងៃនេះគឺយើងដឹងគ្រប់គ្នាប្រជាពលរដ្ឋបានដឹងហើយថាគឺជាថ្ងៃរំលឹកខួប10ឆ្នាំរបស់លោកពូឈុបពុធីបាទគឺយើងមានការសោកស្ដាយខ្លាំងមែនទែនដោយសារអាជ្ញាធរនេះបានអឺបានដកហូតកង់ដែលយើងត្រៀមនឹងជីកកង់គឺយើងមានការសោកស្ដាយ យើងនឹងគ្រប់គ្នាថាថ្ងៃនេះគឺជាថ្ងៃរំលឹកខួបដល់ឆ្នាំរបស់លោកពូជុបវិធីបាទហើយពួកខ្ញុំជាក្រុមយុវជនខ្មែរថាវរៈមានក្រុមក្រុមយុវជនមកពីសមាគមសង្គមនិស្សិតបញ្ញវន្តបាទមកពីអូច្រឡំដៃចាស់ច្រឡំដៃច្រឡំដៃខ្ញុំចង់ឲ្យបងប្អូនយើងមើលទង្វើក្រុមយុវជនមេដាធម្មជាតិបាទ តែងត្រង់ធ្វើពិធីជីកង់ធ្វើយុទ្ធនាការរំលឹករំលឹកខួបអូយចង់បខិតទៅមុខបន្តិចពីពោះវាវែងបន្តិចឃ្លីបហ្នឹងខ្ញុំចង់បខិតទៅមុខបន្តិចដើម្បីឲ្យបងប្អូនយើងឃើញឲ្យបងប្អូនឃើញអឺលក្ខខួប10ឆ្នាំរបស់លោកគ្រូឈុកប្រទេសបាទ តែយើងមើលចុះមានខាងអាជ្ញាធរគាត់រឹបអូសកង់ដែលយើងចង់ឲ្យតមុខបន្តិចអូយទៅរដ្ឋបတ်សេរីភាពតាមមែនតើគាត់យើងដើរទៅផ្ទះហ្នឹងក៏អត់ឲ្យយើងទៅដែរបាទបាទរដ្ឋបတ်ខ្លាំងមែនតើ បាទគួរឲ្យសោកស្ដាយណាស់បាទប្រទេសកម្ពុជាបាទប្រទេសកម្ពុជាជំរាបសួរលោកអ៊ំចាជំរាបសួរមួយសិទ្ធិមនុស្សគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការចូលរួមធ្វើយុទ្ធនាការមួយបាទតើច្បាប់មើលក្បាលពោះវាអាហ្នឹងណាអាមួយនេះអាមួយនេះខ្ញុំឃើញវាណាខ្ញុំឃើញខ្ញុំតាមដានយូរមកហើយអានេះអាមួយនេះគ្នាវាប្រមាណអ្នកហ្នឹងមើល ឲ្យឲ្យឃើញទាំងអស់គ្នាសូមមកពុកម៉ែបងប្អូនជួនកាលវាចែករំលែកវីដេអូមួយនេះឲ្យខាងក្រសួងបរិស្ថានឲ្យគាត់បានឃើញថាជាពិសេសឲ្យរូបភាពនេះបានឃើញទៅដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យគាត់បានឃើញថាយុវជនចូលរួមគាត់ទៅចូលរួមអឺផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមការពារធនធានធម្មជាតិការពារប្រៃឈើក៏ត្រូវបានរដ្ឋបတ် ក៏ត្រូវបានហាមឃាត់មិនឲ្យយើងផ្សព្វផ្សាយផងដែរចុះអនុសាសន៍របស់សម្ដេចតើពួកគាត់ទុកនៅតើពួកគាត់ទុកនៅកន្លែងណាបាទសម្ដេចគាត់បានមានអនុសាសន៍ថាឲ្យយុវជនអនុសាសន៍ថាឲ្យយុវជន យើងមើលមុខវា បងប្អូនចំណាំមើលមុខវាជួយមើលមុខគ្នាណាហើយ ជួយចំណាំហើយខ្ញុំឲ្យបងប្អូនឃើញមុខពួកនេះ តែគេថាបានបងគ្នានឹងបានបងឯងបានទេចូលគ្នាបានចូលគ្នាបាន5 5ចូលគ្នា5បងនិយាយបងគេថាបានតង់5ស្គតមាន5ឥឡូវមិនអាចចេះច្រើនយើងនេះក្រុមវានេះបងប្អូនអាមួយអាខ្មៅក៏តិចអាអាកាន់អាអា ឯកោមើលវាពួកវាមើលមុខអាហ្នឹងខ្ញុំខ្ញុំដាក់ទៅអស់ហើយឃើញទេកាប់ឲ្យយើងដើរបាទបាទតែឲ្យមកនេះហ្នឹងបាទហ្នឹងហើយឯឈើបាទចឹងតែឡើងទៅជាតិហ្នឹងហើយតែខ្ញុំធ្វើនេះគឺធ្វើដើម្បីឲ្យវាជាសកម្មភាពទេ ដែលរដ្ឋាភិបាលត្រូវតែលើកស្ទួយគ្រប់គ្រងហើយមកគ្រប់គ្រងខ្ញុំរដ្ឋាភិបាលរៀបរៀងបានរដ្ឋាភិបាលគាត់គ្រប់គ្រងណាសុំអានេះស្រាប់ពួកខ្ញុំនឹងមិនជឿទេទេពួកខ្ញុំទាំងសពស្អាតស្រាប់តែឆៅបង្ហាញនេះលោកអត់មានទេមិនយល់ថាការទៀមទាត់ជាការសពស្អាតជាសពស្អាតបាទបាទ យើងហួសយើងហួសចិត្តណាបងប្អូនយើងហួសចិត្តទេតែធ្វើអញ្ចឹងណាហ្នឹងហើយខ្ញុំសូមបង្ហាញបងប្អូន រូបប្រមាណអ្នកហ្នឹងណាគឺខ្ញុំតាមមកយូរហើយគឺក្រមសេនានារបស់ហ៊ុនម៉ាណែតណាចឹងបងប្អូនខ្មែរយើងទាំងអស់បងប្អូនខ្មែរយើងទាំងអស់ដែលនៅប្រទេសកម្ពុជា ក្រមនេះណា ក្រមពួកនេះណាខ្ញុំតាមដាន ស្ទើរតែរាល់ថ្ងៃតាំងពី ខាងអរិញនៅខាងកម្មករណាកាវបានធ្វើបាតកបានធ្វើកតកម្មក៏ក្រុមនេះដែរក្រុមនេះគឺ ក្រុមហ៊ុនម៉ាណែតពីមុន គេហៅថាក្រុមសេនានិកពួកអាក្រុមសេនានិករបស់ហ៊ុនសែនវាស្បត់ស្បត់នៅចំពោះព្រះអង្គដល់កើឥឡូវនេះសូមឲ្យអ្នកឯងទទួលទទួលនៅចំពោះព្រះអង្គដល់កើ បច្ចុប្បន្ននេះវាបានស្បត់វាត្រូវតែស្មោះត្រង់ជាមួយនឹងបកវាអត់បានស្មោះត្រង់វាអត់បានស្បត់ស្មោះត្រង់នឹងជាតិទេណាបងប្អូនវាស្បត់ស្មោះត្រង់ជាមួយបកអញ្ចឹងក្រុមអាសេនានិកពីមុនសេនានិករបស់ហ៊ុនម៉ាណែត តែឥឡូវនេះគេដាក់ក្រុមយុវជនខាងខាងនៃហ៊ុនម៉ាណែតក្រុមនេះណាខ្ញុំសូមបញ្ជាក់ បងប្អូនក្រុមនេះគឺ ក្រុមដែលហ៊ុនម៉ាណែតប្រើសពគ្រប់បែបយ៉ាងជិះម៉ូតូដើរវាយក្បាលខាងបកសង្គ្រោះជាតិដែលគ្រប់គ្រងបកសង្គ្រោះជាតិដើរធ្វើទុកបុកម្នេញដើរសម្លាប់មនុស្សដែលកាប់ពួកកាប់នេះក្មួយដែលនៅតកែវឈ្មោះឈ្មោះក្មួយ ខុនទុនធុនខុនដែលគាត់ស្លាប់ពី3ក្បាច់ខ្ញុំជឿថាក្រុមនេះដូចគ្នាពួកក្រុមនេះជាក្រុមរបស់ហ៊ុនម៉ាណែតនិងហ៊ុនសែនជួលផ្ដាច់មុខហើយតែវាស៊ីប្រាក់ខែរះណា វាស៊ីប្រាក់ខែបងប្អូនកម្មករកសិករបងប្អូននៅប្រទេសកម្ពុជាទាំងអស់ដែលបងប្អូនបងពុនឲ្យរដ្ឋ គឺវាយកមកជួលក្រុមនេះឯងមកធ្វើបាបប្រជារាស្ត្រខ្មែរខ្ញុំអត់មានឃើញក្រុមនេះខ្ញុំឃើញយូរហើយ មានអាខ្លះអាមនុស្សចាស់មាន អាក្មេងចំនួនអាក្មេងក្រោយ គឺក្រុមរបស់ហ៊ុនម៉ាណែតអញ្ចឹងហើយបានជា ក្រុមហ៊ុន Nakawa តដោះស្រាយយ៉ាងម៉េចណាក្រុមហ៊ុន Nakawa ដោះស្រាយឲ្យណាណាដោះស្រាយ ណាឥឡូវក្មួយប្រុសមិញហ្នឹងគាត់ស្រែកថាឲ្យ ដឹងទៅដល់សម្ដេចហ៊ុនសែនឥឡូវហ្នឹងសម្ដេចហ៊ុនសែនឱកាសនេះណាហ៊ុនសែនឯងត្រូវទៅដល់ឱកាសហ៊ុនសែនឯងហើយហ៊ុនសែនឯងបើចង់មានឈ្មោះល្អណាឈប់ឈប់ដើរតាមធ្វើបាបគេឈប់ប្រើអមីអាថោងនឹងចង់ឲ្យកូនឡើងកាន់អំណាច តែប្រើអាមីអាថោងរបស់ខ្លួននឹងដើរធ្វើបាបគេដើរវាយគេដើរសម្លុតគេ សួរថាគេ គេខ្លាចយើងទេពេលនេះហ៊ុនសែនដល់ពេលហើយហ៊ុនសែនបើហ៊ុនសែនមិនមិនបើហ៊ុនសែននៅຕົកពួកនេះបន្តទៅទៀតហ៊ុនសែននិងហ៊ុនម៉ាណែត គឺអស់គឺ អស់ការទុកចិត្តទៀតគឺសំខាន់បំផុតអស់ការទុកចិត្តពីប្រជាជនពេលណាដែល អស់ការទុកចិត្តពីប្រជាជនហើយណាហ៊ុនលោកហ៊ុនសែនដោយវាសនារបស់សាដាមអញ្ចឹងអញ្ចឹងពេលនេះលោកហ៊ុនសែនសូមចែកចាយទៅដល់ឲ្យលោកហ៊ុនសែនឮផងលោកហ៊ុនសែន បើលោកហ៊ុនសែននៅប្រើពួកអស់ហ្នឹងដើរធ្វើបាបប្រជាជនខ្លួនឯងទៀតលោកហ៊ុនសែនឯងពូជលោកហ៊ុនសែនឯងនឹងធ្លាក់ធ្លាក់នរកដល់ជ្រៅហើយវាសនារបស់លោកហ៊ុនសែននិងពូជហ៊ុនសែនឯងហ្នឹងគឺធ្លាក់ធ្លាក់ទៅដល់មកតកូលនឹងទាំងអស់អានេះខ្ញុំឲ្យខ្ញុំសូមខ្ញុំមិនពមៀនណាលោកហ៊ុនសែន តែបើលោកហ៊ុនសែននៅ បន្ត ប្រើអាមីអាថោងតទៅទៀតណាអានឹងវាអស់ហើយវាអស់អ្នកណាគេមានជំនឿហើយมันបាច់ទៅយកសរងឌីជេងទៅយកស្អីយកមកជួលគេហើយស្រែកថាអរគុណសន្តិភាពយកឲ្យមានឈ្នះឈ្នះសង្ឃមានឈ្នះឈ្នះឈ្នះឈ្នះនឹងបន្តទៅទៀតទេលោកហ៊ុនសែនលោកហ៊ុនសែនត្រូវដោះស្រាយរឿងទាំងអស់នេះ លោកហ៊ុនសែនត្រូវដោះស្រាយឲ្យប្រជាប្រដ្ឋខ្មែរលោកហ៊ុនសែនត្រូវនិយាយថាមាន ទីផ្សារជាមួយចិនហ៊ុនសែនត្រូវតែដោះស្រាយរឿងបញ្ហាបន្លែតែបរដ្ឋបានបានដាំបន្លែផ្លែឈើស្រូវអង្គគ្រប់មុខក្នុងប្រទេសកម្ពុជាហ៊ុនសែនត្រូវតែរកទីផ្សារ ហ៊ុនសែនត្រូវតែរកទំនាក់ទំនងទីផ្សារឲ្យវិជាបរដ្ឋបើចង់បានបើចង់បានឲ្យវិជាបរដ្ឋគ្រប់គ្រងឲ្យវិជាបរដ្ឋស្រឡាញ់អត់ពិបាកទេរហ៊ុនសែនអត់ពិបាកទេហើយបើហ៊ុនលោកហ៊ុនសែនឯងបដោយឲ្យកូនលោកហ៊ុនសែនឯងដើរធ្វើបាបគេអញ្ចឹងនេះគឺក្រុមហ៊ុនម៉ាណែតក្រុមហ៊ុនម៉ាណែតក្រុមកូនហ៊ុនសែនជាអ្នក អ្នកកាន់កាប់ក្រុមពួកអាហេងសួរតែដើរវ័យដែលដើរសម្លាប់ដែលដើរធ្វើបាបគេចឹងខ្ញុំដាក់សំណួរទៅបងប្អូន ខ្មែរវិញតើបងប្អូនខ្មែរដែលបានដំសរងបិជែងដែលជួលទៅឲ្យបោះបោះឆ្នោតឲ្យគណៈបកប្រជាជនតើបងប្អូននៅនៅគ្រប់គ្រងបកប្រជាជនបន្តទៀតទេ សំណួរខ្ញុំសួរទៅបងប្អូន ថាបងប្អូនតើបងប្អូននៅគ្រប់គ្រងបកប្រជាជនបន្តទៅទៀតឬយ៉ាងណាបើឃើញតង្វើអាក្រក់អាក្រក់សែនមហាអាក្រក់ដល់ប្រពន្ធនឹងហើយថ្ងៃហ្នឹងខ្ញុំសូមលើកយកមកខ្លីខ្លីទី1យើងល្មមហើយ ខ្មែរល្មមហើយ ស្គាល់ចរិតហ៊ុនសែនស្គាល់ចរិតបកប្រជាជនច្បាស់ហើយគឺបងប្អូនស្គាល់ច្បាស់ចរិតបកប្រជាជនខ្ញុំផ្ដាំផ្ដាំទៅកម្មករកសិករជាពិសេសវងកម្មករដែលនៅណាកាវ៉ាក្ដីរោងចក្រគប់ទីកន្លែង គេនឹងបិទគេនឹងឈប់ ទិញនៅពេលក្រោយនៅពេលបើខែថាបុកនេះពេលប្រជុំអាស៊ានប្រជុំដែលហ៊ុនសែន ជាម្ចាស់ផ្ទះអាស៊ានហើយហ៊ុនសែនអត់ដោះស្រាយអត់ដោះលែងបកសង្គ្រោះជាតិអត់ប្រឡែងគេអ្នកដែលដែលគេអត់មានកំហុសដែលបកសង្គ្រោះជាតិចាប់គេដាក់គុកក្រំតែគេ គ្រាន់តែគេដែលគ្រប់គ្រងលោកសំរងស៊ីគ្រាន់តែគេគ្រប់គ្រងបកដែលគេពេញចិត្តគ្រាន់តែគេគ្រប់គ្រងបកប្រជាធិបតេយ្យបើនិយាយច្បាស់គឺបកសង្គ្រោះជាតិជាបកប្រជាធិបតេយ្យអញ្ចឹងដែលបងប្អូន គេមានគេចង់បានប្រជាធិបតេយ្យគេគ្រប់គ្រងហើយបកប្រជាធិបតេយ្យគឺគេមានគេមានគេហៅថាគោលនយោបាយរបស់គេ បំរើរាជបំរើរាជមិនមែនបកផ្ដាច់ការកុំនេះផ្ដាច់ការយកចិនធ្វើកាចះយួនយកចិនមកធ្វើជាមិត្តហើយបោកបោកឲ្យប្រជាប្រដ្ឋខ្មែរហើយសម្លាប់ប្រជាប្រដ្ឋខ្មែរអស់ច្រើនណាស់អញ្ចឹងគេអត់ចង់បានទេគេអត់ចង់បានទេគណៈបកប្រជាជនលោកឯងដែលនៅ ក្នុងគណៈបកប្រជាជនហ្នឹងណា ពលរដ្ឋខ្មែរឈឺចុកចាប់ដល់ពេលដល់វេលាដែលពលរដ្ឋខ្មែរត្រូវតែឈឺចុកចាប់ទីណាដែលមានការគៀបសង្កត់ ទីណាដែលមាន ការឈឺចុកចាប់ យើងត្រូវតែរើបំរាស់បងប្អូន យើងត្រូវតែរើរើបំរាស់បើទុកជន់អស់ជន់អញ្ចឹងឲ្យវានៅឲ្យវានៅគ្រប់គ្រងប្រទេសយើងហើយក្នុង ក្នុង អាស៊ីយើងនេះដែលមាន ជនផ្ដាច់ការដូចមានអង្គឡាំងដូចហ៊ុនសែនអានេះគេហៅជនផ្ដាច់ការបើមានកុំនេះយួនយួនវាកុំនេះតែវាវាឆ្លាតវាឆ្លាតវាយកទឹកដីយើងណាមកពីអីមកពីអ្នកដឹកនាំយើងវាភ្លើអញ្ចឹងវាភ្លើដោយអាហ៊ុនសែនវាភ្លើដោយអាកន្លងផុតមកហើយនឹងហើយដែលយួនវាចង់លេបទឹកដីរបស់យើង អានេះអាគុំនេះនេះវាមិនដែលអាណិតអាណិតអ្នកណាក្រៅពីខ្លួនឯងក្រៅពីខ្លួនរបស់គេប្រជាប្រដ្ឋគេនេះហើយដែលយើងយើងជាជនជាតិខ្មែរយើងនៅប្រទេស យើងមានប្រទេសមួយគេដែរហើយយើង បានអ្នកដឹកនាំធនថោកអញ្ចឹងធនអន់ធនថោកដើរបោះឆ្នោតដើរជួលសរងជួលវិជែងជួល អឺអង្គបន្តិចបន្តួចដើម្បីលួងលោមឲ្យទៅបោះឆ្នោតឲ្យបោះឆ្នោតហើយដើរវៃក្បាលប្រជាជនដើរធ្វើបាបរឹបអូសដីធ្លីដើរកាប់បំផ្លាញព្រៃឈើដើរឲ្យជនជាតិគេមកធ្វើសម្បទានមកធ្វើតកែពេញស្រុកខ្មែរ បងប្អូនត្រូវគិតថាហេតុអ្វីបានជាហ៊ុនសែនវាអត់ខ្លាចរឿងកាត់ EVA 20%ផង ពីព្រោះកាត់ទៅកាត់ពីខ្មែរយកទៅឲ្យយួនណាវាកាត់ពីខ្មែរវាយកទៅឲ្យយួនហើយដែលវា ដែលវាពួកវាដែលយួននេះពួកវាគ្រប់គ្រងយួនពួកវាស្រឡាញ់យួននេះចឹងបងប្អូនខ្មែរកម្មករខ្មែរកសិករខ្មែរដែលខ្លួនជាខ្មែរដែលនៅ ប្រទេសខ្មែរហេតុអីបានជាបងប្អូន បានជាបងប្អូនមិនគិត បងប្អូនខ្លះដែលនៅគ្រប់គ្រងដែលនៅជឿជាមួយហ៊ុនសែនហ៊ុនសែនបើផ្ដាច់ EVA ណាកុំថាផ្ដាច់20%ផ្ដាច់ទាំងអស់ក៏ហ៊ុនសែនអត់ដែរពីព្រោះអីពីព្រោះផ្ដាច់ហើយគេយក ទៅជួយយួនពីព្រោះវាជាអាយ៉ងរបស់យួនហើយខ្ញុំឃើញអស់លោក ដែលនិយាយថា តោះបានយកទឹកម្នាក់ចិត្តក៏ឲ្យភ្លេចមុននឹងមានលោកមួយក៏និយាយថាកុំយកអឺពាក្យផ្ដាល់ខ្លួនរឿងផ្ដាល់ខ្លួនកុំយកមកនិយាយឲ្យគេឈឺចាប់គាត់ចង់សម្ដៅថា មានបងប្អូនយើងរិះគន់ទាំងខ្ញុំទាំងគេហ្នឹងថារិះគន់ថាហ៊ុនម៉ាណែតមិនមែនកូនហ៊ុនសែនហ៊ុនសែនវាមិនដែលឈឺចុកចាប់រឿងហ្នឹងទេ អានឹងជាលេះជាលេះរបស់ហ៊ុនសែនណា វាធ្វើលេះគ្រប់បែបយ៉ាងវាយកលេះធ្វើយ៉ាងណាដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរឆ្លូតត្រង់ឲ្យអស់វាលើកផ្ទុកវាពោះវាវាដឹងដឹងថាវាហ្នឹងប្រពន្ធរបស់វាជាយួនមីសំហៀងវាជាយួនមីសំហៀងវាមានផ្ទៃពោះជាមួយនឹងអាលេដកធើអាលេដកធើវាបានផ្ដាំ វាបានឲ្យហ៊ុនសែនលើកផ្ទុកកូនវា ដើម្បីវាលេបទឹកដីរបស់យើងហើយបើវាធ្វើអំពើអាក្រក់អញ្ចឹងมันឲ្យយើងនិយាយយ៉ាងម៉េចมันឲ្យយើងនិយាយថាវាមិនមែនកូនហ៊ុនសែនយ៉ាងម៉េចយើងគិតមើលកូនវាមានច្រើនណាស់ ហេតុអីបានជាវាចង់លើកហ៊ុនម៉ាណែតហើយក្រុមអំបញ្ញមិញអំបញ្ញមិញនេះគឺក្រុមអហ៊ុនម៉ាណែតបងប្អូនណាដែលគ្រប់គ្រងហ៊ុនម៉ាណែតណា ខ្ញុំសូមឲ្យបងប្អូនគិតដូចខ្ញុំនិយាយចឹងគ្រប់គ្រងក្រុមពួកម៉ាស្យាបោះឆ្នោតឲ្យក្រុមពួកម៉ាស្យាណាឯងសបាយបានតែមួយផ្លេតទេ បានតែមួយផ្លែតទេអំពើអាក្រក់អំពើអាក្រក់វាអត់បាអត់អាចរស់នៅយូរវែងបានទេ វាមិនអាចអ្នកឯងមកកាន់កាប់ពីកូនមកពីឪមកកូនតូនជាតាជាដូនរបស់ឯងឯងបានទេខ្មែរសប្ថ្ងៃគេអត់ល្ងងទេអញ្ចឹងហើយបាន ជាខ្ញុំថ្ងៃនេះខ្ញុំសូមយករឿងរឿងដែល មានអ្នកខ្លះគឺគ្រប់គ្រងខាងហ៊ុនម៉ាណែតសូមឲ្យបងប្អូនយើងងើបទាំងអស់គ្នាឡើងហេតុអីបានជា ខ្ញុំចាក់បាត់ភ្លើងទៀនដើម្បីឲ្យបងប្អូនគ្រប់គ្រងបាក់ភ្លើងទៀនកន្លងផុតដែលបាក់សង្គ្រោះជាតិដែលរំលាយដោយហ៊ុនម៉ាណែតហ៊ុនម៉ាណែតរៀបចំផែនការរំលាយបាក់សង្គ្រោះជាតិ ខ្ញុំបានបង្ហាញបងប្អូនហើយវីដេអូដែលហ៊ុនម៉ាណែតធ្វើទាំងប្រមាណហើយយើងជឿទៅលើហ៊ុនម៉ាណែតទៀតតែអត់ដែលបងប្អូនគាំទ្រជក់ទៅលើហ៊ុនម៉ាណែតហ៊ុនម៉ាណែតណាបើបានឡើងធ្វើសើយជំនួសហ៊ុនសែនគឺខ្លាំងជាងហ៊ុនសែនទៀតខ្លាំងជាងហ៊ុនសែនទៀតអញ្ចឹងយើងធ្វើម៉េចយើងធ្វើយ៉ាងម៉េចដើម្បី កុំឲ្យពួកជនអក្រិតនិយមកុំឲ្យជនផ្ដាច់កាង វាងើបវាកាន់កាប់ប្រទេសយើងបានតើបងប្អូនត្រូវធ្វើយ៉ាងម៉េចបងប្អូនត្រូវធ្វើយ៉ាងម៉េចបងប្អូនខ្មែរត្រូវធ្វើយ៉ាងម៉េចយើងរួមគ្នា យើងរូបដៃគ្នា កំប៉ែងជើងគ្នា បើយើងជាប្រជាធិបតេយ្យយើងស្រឡាញ់ប្រជាធិបតេយ្យប្រជាធិបតេយ្យប្រទេសសេរីមិនដែលធ្វើបាបបងប្អូនណាទេមានតែប្រទេសកុម្មុយនីសទេប្រទេសចិននិងយួន ដែលមកបំផ្លាញក្នុង ប្រទេសខ្មែរយើង គឺមានតែចិនហើយនិងយួនគឺបរទេសពីអាមេរិកទោះបីបារាំង កាណាដាឬក៏ប្រទេសអូស្ត្រាលី ណាមួយដែល គេមកបំផ្លាញស្រុកទេសរបស់យើង ទឹកដីរបស់យើងមកបំផ្លាញព្រៃឈើមកបំផ្លាញរ៉ែរបស់យើងអត់មានទេបងប្អូនឃើញថាថា អត់មានអាណា គេមកបំផ្លាញយើងទេគឺនេះហើយពួកប្រជាធិបតេយ្យគេជួយយើងដោយស្ម័គ្រដោយចិត្តធម៌មនុស្សធម៌ដោយដោយល្អដោយចង់ឲ្យ គេចង់ឲ្យចង់ឲ្យឃើញខ្មែរយើង រស់ដោយសុខសន្តិភាពពិតប្រាកដពីព្រោះយើងទៅនឹងងើបពីស្លាប់យើងបានគេសម្លាប់យើង ហើយខ្ញុំឃើញឃ្លីបមួយណា ដែលពួកអាហ៊ុនម៉ាណែតវាទៅបំពល់នៅសហរដ្ឋអាមេរិកវានិយាយខ្ញុំសុំចាក់ឲ្យបងប្អូនមើលថ្ងៃហ្នឹងខ្ញុំចង់ខ្ញុំចង់លើកមកឲ្យបងប្អូនយើង បើបងប្អូនយើងមិនខំបងប្អូនយើងមិនខ្នះខ្នែងបងប្អូនយើងមិនជួយគ្នាណានេះប្រិមិត្តទេសនិកជនមកថ្ងៃនេះខ្ញុំក៏ចែករំលែកនេះមើលមុខអាមួយនេះតែវាយកអាឃ្លីបប្រិមិត្តមួយចំនួន កំពុងតែទន្ទឹងរងចាំ ហើយយើងឃើញថាដូចតែខ្ញុំបានលើកឡើងមកពីសប្តាហ៍មុនមុន យើងឃើញជាក់ស្ដែងបន្ទាប់ពីក្រុមហ៊ុនម៉ាណែតលោកសំរងស៊ីបាទលោកសំរងស៊ីទៅផ្លុំស្លឹកតិចអាមេរិកដោយធ្វើបាបខ្លួនឯងហើយជាការបរាជ័យមួយយ៉ាងធ្ងន់ហើយយ៉ាងធំដែលលោកសំរងស៊ីទទួលបានខ្ញុំតែនិយាយថាមកមុខអាហ៊ុនសាននៅពីក្រោយបងប្អូនឃើញទេនេះសំរងស៊ីនៅពីក្រោយយើងនៅក្បាលវាសំរងស៊ីអ្នកដើរផ្លុំនិយាយទេបាទគឺ នគាត់ហើយនឹងក្រុមហើយមេខ្មែរក្រហមលោកសំណាស៊ីគាត់ទៅធ្វើមេខ្មែរក្រហមនេះរបស់អាមេរិកឲ្យស្អប់ណែនេះរបស់យើងពាក់តាប់នៅពីក្រោយជាតិកំពុងតែរស់នៅសហរដ្ឋអាមេរិកហើយដែលគាត់មានសញ្ជាតិអាមេរិកឥឡូវបងប្អូនទាំងអស់គ្នាយើងជ្រាបទាំងអស់គ្នាបាទយើងស្ដាប់សម្ដី ចឹងសូមឲ្យបងប្អូនយើងមើលឃើញទេវារកគ្រប់វិធី វាយករូបខ្មែរក្រហមវារកយករូបថតយកជនភៀសខ្លួនមករត់ដេកស្ពាយឲ្យវាចោទថាលោកសំរងស៊ីបង្កើតខ្មែរក្រហមខ្ញុំវាអស់សំណើចអាឆ្នាំហ្នឹងតើលោកសំរងស៊ីក៏នៅឯណាគាត់អ្នកនៅរស់ត្រង់ក្នុងប្រទេសបារាំងតាំងពីគាត់នៅអាយុ 9ឆ្នាំម្លេះណាគិតមើលហើយលោកសំណាក់ស៊ីហ្នឹងឯងអ្នកទៅចាក់រុកអ្នកទៅផ្លុំទៅជាឲ្យណែជននៅនៅ ប្រទេសក្រៅហឹមភ្នែកអ្នក ប្រទេសក្រៅគេមើលឃើញគេមើលឃើញ ពួកក្បត់ជាតិគឺតកូលហ៊ុនសែននិង ក្រុមហ៊ុនម៉ាណែតនេះ កំពុងដើរកកកកាយដើរដើម្បីញុះញង់ដើរដើរតែគេហៅថាអឺផ្លុំដើរផ្លុំដើរតិចអ្នកដែលតិចស្រាលអ្នកដែលចង់គិតតែឃើញតែលុយអាអ្នកឃ្លានលុយឃ្លានអំណាចគឺឃ្លានលុយគឺធ្វើឲ្យបែកបាក់បរតខ្មែរនៅក្រៅប្រទេសអ្នកណាអ្នកធ្វើ វាហ៊ាននិយាយបកាច់គេទេវតានឹងដាក់ទំនាយនឹងបរាជ័យអាមួយហ្នឹងអាមួយហ្នឹងថ្ងៃខាងមុខណាបងប្អូនណាហើយដែលយើងឃើញដែលខ្ញុំខ្ញុំឆ្លងនៅ ចំនួនអពតចំនួន3ឆ្នាំ8ខែពីព្រោះខ្ញុំឃើញរូបតាំង ពីពួកអាថ្មិលលេថៃនេះដែលវាធ្វើបាបពួកយើងនៅចំនួនខ្មែរក្រហមហើយបងប្អូនគិតមើលវាដើរបោកបោកក្មេងចំនួនក្រោយដែលគាត់អត់ដឹងគាត់ជឿតែបងប្អូនខ្ញុំនៅជាមួយចំនួនអាពត3ឆ្នាំ8ខែ30ថ្ងៃដែលខ្ញុំរស់ដែលខ្ញុំនៅខ្ញុំរត់អត់តាន់រួចពីព្រោះខ្ញុំមានកូនដល់15 ខ្ញុំរត់អត់តាន់ផុតនឹងគេម្ល៉េះហើយខ្ញុំយកដូចថាយើងនៅយកយកចិត្តគេដើម្បីឲ្យគេទុកចិត្តយើងដើម្បីយើងរកយើងនឹងរកផ្លូវចេញពួកអស់នេះណាវាបោកអញ្ចឹងហើយបានជា ខាងអំបញ្ញមិញដែលខាងក្រមមេត្តាធម្មជាតិដែលគាត់ទៅធ្វើបុណ្យខូបលោកឈុតវិធីដែលគាត់ ជាអ្នកការពារព្រៃឈើឥឡូវខ្ទេចព្រៃឈើអស់ហើយហើយក៏សុំឲ្យបងប្អូនកូនក្មួយ កូនខ្មែរយើងទាំងអស់យុវជនសូមឲ្យចូលរួម ចូលរួមពីព្រោះពួកនេះណាពួកនេះពួកដែលបំផ្លិចបំផ្លាញហើយពួកនេះពួកបំពុលសង្គមពួកនេះធ្វើឲ្យខ្មែរយើង បាក់បែកធ្វើឲ្យខ្មែរយើង ខ្លោបខ្លាចធ្វើឲ្យខ្មែរយើងងើបមុខមិនរួចគឺពួក បកប្រជាជននេះហើយ គឺមានតកូលហ៊ុនសែនទាំងកូនទាំងពូជទាំងបកពួករបស់វាទាំងអស់ខ្ញុំគ្មានទុកចិត្តណាសប្ថ្ងៃសូម្បីតែសោខេងក៏ខ្ញុំអត់ទុកចិត្តដែរបកប្រជាជនវាបំរើយួនអញ្ចឹងបងប្អូនខ្ញុំសូមអំពាវនាវបងប្អូន ទាំងអស់ឲ្យបោះឆ្នោតឲ្យបាក់ភ្លើងទៀនយើងរស់នៅប្រទេសប្រជាធិបតេយ្យយើងចង់បានប្រជាធិបតេយ្យយើងអត់ ចង់ជ្រក់កោននៅក្រមរបបផ្ដាច់ការកុម្មុយនីសបពពួកនិយមគ្រួសារនិយមហើយបំបំភ្លៃការពិតនិយាយបំភ្លឹះការពិតនិយាយអីគឺបោកគឺកុហកយើងយើងអត់ត្រូវការមនុស្សដែលដើរបោកគេដែលដើរកុហកគេមួយថ្ងៃទៅមួយថ្ងៃមួយឆ្នាំទៅមួយឆ្នាំបងប្អូនត្រូវតែរៀងត្រូវយកខ្លួនខួរក្បាលមកគិត ថាតើជនតើបុគ្គលនឹងតើបៈនឹងធ្វើឲ្យយើងមានទំនុកទុកចិត្តតទៀតទេ រំលាយបកសង្គ្រោះជាតិដោយសារខ្លាចបាត់អំណាច ដោយឃើញសន្ធឹកបកសង្គ្រោះជាតិអាចយកឈ្នះខ្លួនបានទាំងអូទាំងកូនរៀបចំរំលាយបកគេ ចោតគេសត្វពួកគេ តន់ដិតពួកគេក្បត់មកខ្លួនឯងការខំខំរំដោះពី ពីខ្មែរក្រហមឲ្យបានសុខសន្តិភាពឃើញវាបោកយើងឯងតែតាមពួកតាមការពិតពួកវាជាខ្មែរក្រហម ដែលសម្លាប់ដែលសម្លាប់ខ្មែរអស់ប្រមាណលានមកហើយនឹងគឺពួកវានេះហើយពួកក្រុមរបស់ អាហ៊ុនសែនដែលសម្ដេចសៀមនោះបានអំពាវនាវឲ្យចូលព្រៃម៉ាគីពួកវានេះហើយ ដែលសម្លាប់ប្រជារាស្ត្រខ្មែរអស់រាប់លានអ្នកមកហើយហើយវានៅស្ពាយឹមបោកក្មេងចំនួនក្រោយដែលក្មេងដែលកាត់អត់តន់វាថាវារំដោះ7មករាឲ្យដឹងគុណ7មករាឲ្យអរគុណសន្តិភាព អរគុណ7មករាដែលវាយួនយកក្បាលវាឲ្យឲ្យទៅយួនវាប្លន់ប្រទេសរបស់យើងនៅថ្ងៃ7មករា ឆ្នាំ1979នេះសូមឲ្យខ្មែរដែលដែលដែលជឿទៅលើហ៊ុនសែនថាហ៊ុនសែនលំដោះចេញពីខ្មែរក្រហមគឺការបោកវាបោក ថ្ងៃជាថ្ងៃឆ្លៀនពៀនរបស់យួនជាថ្ងៃដែលយួនលេបទឹកដីខ្មែរសពថ្ងៃបើគ្មានបកប្រឆាំងដល់ធំគ្មានបកសង្គ្រោះជាតិដល់ធំមួយណាយួនវាលេបបាត់ទៅហើយនេះប៉ុន្តែមានបកសង្គ្រោះជាតិដល់ធំមួយហើយ ទៅវាខ្លាចបកសង្គ្រោះជាតិអញ្ចឹងកម្រងការរបស់ក្រមអាលក់ក្បាលឲ្យយួននិងក្រមអាពួកយួននេះ វាធ្វើយ៉ាងណា ដើម្បីឲ្យធ្វើម៉េចឲ្យបំបត្តិឲ្យរំលាយបកសង្គ្រោះជាតិឲ្យរំលាយដេញពួកប្រជាអ្នកឆ្លាញ់ប្រជាធិបតេយ្យវាអត់ចង់ បានប្រជាធិបតេយ្យហើយវាបោកវាបោកថាវានៅក្រមការដឹកនាំនៅប្រទេស មានសេរីភាពប្រជាធិបតេយ្យដែលអ្នកនាំពាក្យវាអាសុកអេសានក្តីអាផៃសិផានក្តីពួកអាចអាពួកអាអូនប៉ុនមនីរដ្ឋពួកអាច សង្ខាតពួកអាឆ្លើង ដែលទៀមជញ្ជក់ឈាមជាមួយនឹងប្រជាពលរដ្ឋខ្មែរជាមួយនឹងពួកអក្បត់ជាតិពួកនឹងសត្វតពួកអក្បត់ជាតិដើរជាមួយពួកអក្បត់ជាតិដែលវាក្បត់យកជាតិយើងយកទៅឲ្យគេ វាចង់បានប្រទេសខ្លួនឯងយកទៅទៅឲ្យគេ អញ្ចឹងបងប្អូនខ្មែរយើងបើនៅតាមការសម្លឹកហើយនៅតាមតាមការទិញទឹកចិត្ត ពីពួកនឹងហើយទៅបោះឆ្នោតរើឲ្យពួកនឹងចាប់ឆ្នោតបន្តទៀតអស់ហើយ យើងនឹងរលាយអស់ហើយបងប្អូនយើងគ្មានសល់អីទៀតទេសូមជម្រាបបងប្អូនឲ្យយល់បាក់សំគៀគោះជាតិរហូតដល់មួយថ្ងៃនេះចាប់ពួកគាត់ដាក់គុកហើយ គ្រាន់តែគាត់ហូបនំបញ្ចុកជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីគ្នាពួកខ្មែរដែលយើងស្រឡាញ់យើងចង់អប់រំគ្នាឲ្យដូចពួកប្រជាធិបតេយ្យប្រទេសប្រជាធិបតេយ្យគេរួមគ្នា គេរកអ្នកចំណេះចេះដឹង គេគេលើកតម្កើងអ្នកចេះគេលើកតម្កើងអ្នកមានសមត្ថភាព អ្នកដែលមានសមត្ថភាពប្រើប្រាស់ប្រើប្រជាពលរដ្ឋអ្នកចេះដឹងគេលើកតម្កើងគេជួយគ្នាដើម្បីលើកតម្កើង តែពួកកុម្មុយនីសពួកអាផ្ដាច់ការនេះវាឲ្យតណាណាចេះជាងវាវា ខ្លាចបាត់អំណាចរបស់វាណាស់អាជំរាបសួរបងស្រីពីចងាយចាជំរាបសួរបងអូនពីចងាយដូចគ្នា អញ្ចឹងពួកវាដែលវាខ្លាចវាខ្លាចបាត់អំណាចវាខ្លាចអត់បានវ័យចំពងរះអត់បានសម្ដិតរះអត់បានធ្វើ បាបរះអញ្ចឹងវាខ្លាចណាស់ខ្លាចបកប្រជាធិបតេយ្យបប្រជាធិបតេយ្យគាត់ឈ្នះណាគាត់នឹងដើរតាមដោយប្រទេសសេរីប្រទេសសេរីនិងយុត្តិធម៌នេះដែលប្រទេសពួកយើងខ្ញុំរស់នៅសពថ្ងៃនេះមានសេរីនិងយុត្តិធម៌ត្រឹមត្រូវណាស់ គេគិតពី ប្រជាជនគេគេឲ្យទឹកប្រជាជនគេ ទឹកភ្នែកទេអញ្ចឹងហើយបានជាពួកយើងខ្ញុំតែនៅប្រទេសក្រៅជួយដាស់តឿនជួយប្រាប់បងប្អូនថា ដែលយើងរស់នៅក្នុងរបបប្រជាធិបតេយ្យសេរីភពៈគឺមានយុត្តិធម៌ល្អណាស់បងប្អូន អឺអ្នកមីងសួស្ដីឆ្នាំថ្មី ចាសួស្ដីឆ្នាំថ្មីក្មួយអរគុណចាអ្នកក្មួយដូចគ្នាសួស្ដីឆ្នាំថ្មីសុខភាពល្អអញ្ចឹងហើយបានជាខ្ញុំថ្ងៃនឹងខ្ញុំឃើញ ខ្ញុំមើលឃើញខ្ញុំតាមដានយូរមកហើយក្រុមពួកដែល ធ្វើបាបក្មួយចៅចៅនៅខាងស្ទាក់ចាប់កងចាប់អីជាមួយ នឹងខ្មែរថាវរៈគឺក្រុមវាតែមួយឯង ក្រុមសេនានេះពីមុនមកដែលវៃក្បាលប្រសង់ហើយនឹងវៃលោកញ័រចម្រើនដែលដែលគណៈបកតំណាងរាជគណៈបកសង្គ្រោះជាតិពីមុនមកគឺពួកវាពួកក្រុមវានេះហើយវាចិញ្ចឹមពួកក្រុមហ្នឹងដើម្បីទុកឲ្យធ្វើបាបអ្នកណាដែលស្រឡាញ់ជាតិអ្នកណាដែលស្រឡាញ់យុត្តិធម៌អ្នកណាដែលស្រឡាញ់ប្រជាធិបតេយ្យអ្នកណាដែលស្រឡាញ់អំពើល្អសូម្បីតែបក ខ្លួនវាហ្នឹងមេឃុំដោះខ្លួនវាហ្នឹងណាអ្នកណា ដែលបារើប្រជាពលរដ្ឋវាដកដូចស្ពៃអញ្ចឹងវាដកចោលដូចស្ពៃអញ្ចឹងបើអ្នកបើបើមេភូមិរបៀបដូចមេភូមិនៅនោះខ្ញុំឃើញមេភូមិមួយនៅដែលនៅអឺខាងដល់មានជ័យខាងអីស្មាច់ខេតអឺស្រុកស្អីស្រុកស្អីខ្ញុំឃើញប្រហោះមកមេឃុំក្បាលពោះ ភ្លេងដែលក្មួយដែលគាត់យកផ្លើផ្លាក់ភ្លើងទៀនទៅដាក់ហើយគេចេញមកនិយាយដល់គេសួរស្ដាប់ថ្នាក់លើបញ្ជាមកឃើញទេថ្នាក់លើគេអ្នកបញ្ជាមកខ្មែរក្រហមដូចគ្នា នៅខ្មែរក្រហមណាពេលគេមកចាប់ពួកយើង គេថាថ្នាក់អង្គការថ្នាក់លើ បញ្ជាមកឲ្យធ្វើ អង្គការថ្នាក់លើគេបញ្ជាមកឲ្យធ្វើអញ្ចេះឲ្យធ្វើអញ្ចេះតែសម័យហ៊ុនសែនគឺថ្នាក់លើបញ្ជាមកហើយដែលដែលបើចាប់យកកង់ខ្មើក្មួយក្មួយ ដែលខ្មែរថាវរៈគាត់ទៅធ្វើគម្រប់ខុបលោកជុំធីក៏វានិយាយថាថ្នាក់លើបានជាមកឃើញទេ អញ្ចឹងខ្ញុំឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាដែលនៅក្នុងប្រទេសខ្មែរទាំងអស់ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រី ហើយក៏ផ្ដាំទៅក្រុមហ៊ុន Nagaver ដែរកុំឲ្យយកសម្ដីថា ខ្លួនមិនធ្វើនយោបាយទេខ្លួនអត់ធ្វើនយោបាយទេអត់ពាក់ព័ន្ធរឿងនយោបាយទេ គឺពាក់ព័ន្ធជាមួយក្រុមហ៊ុននិងក្រុមហ៊ុនដោះស្រាយ បញ្ហាកាពះរបស់គាត់ គឺក្រុមហ៊ុនឲ្យដោះស្រាយក្រុមហ៊ុនអត់ធ្វើនយោបាយទេឲ្យក្រុមហ៊ុនដោះស្រាយសួរថាអាក្រុមហ៊ុននឹងវាដោះស្រាយឲ្យទេបើគ្មាន បើគ្មានបរដ្ឋាភិបាលវានៅកាជះវានៅក្រោមអំណាចរបស់អាក្រុមហ៊ុនហើយវារៀបវាវា ក្រុមហ៊ុនជាមួយជាមួយនឹងពួកអាក្រុមហ៊ុននឹងវាដោះស្រាយឲ្យទេគួយ ក្មួយក្មួយកម្មករកសិករកម្មករទាំងអស់ដែលខ្លួនឯងសងំសងំតែពេលនេះដល់ពេលវេលាហើយខ្ញុំសូមផ្ដាំទោះជាកូនក្មួយឯងធ្វើប្រប៉ុណ្ណាក៏វានៅតែធ្វើបាបពួកក្រុមអស់នេះណាសប្ថ្ងៃណាវាយើងមានអីគេហៅថាតេរ៉ហ្វូន គ្រប់ជុងជ្រោយយើងថត់ដាក់មុខ អាពួកដែលធ្វើបាបដែលធ្វើចាប់ពួកកងក្មេងកូនចៅដែលនៅខ្មែរនៅខ្មែរថាវរៈតែនឹងយើងថត់ថត់ទុកទាំងអស់មុខវាយើងថត់ទុកផ្ញើទៅដល់អន្តរជាតិអញ្ចឹងពួកឆ្កែដែលបង្រើឆ្កែដែលបារើហ៊ុនសែនហ្នឹងពេលពេលហ៊ុនសែនអស់អំណាចគឺ ពួកឆ្កែវងឆ្កែអស់ឯងណាប្រជារាស្ត្រគេអត់គេអត់ទុកទេ អញ្ចឹងលមុំហើយលមុំកុំឲ្យធ្វើបាបគេបន្តទៅទៀតអញ្ចឹងខ្ញុំសូមអំពាវនាវដល់បងប្អូន ខ្មែរយើងទាំងអស់កុំយកសរងបិជេងស៊ីឈ្នួលគេបោះឆ្នោតឲ្យយើងឃើញកន្លងផិតមកហើយប្រជាពលរដ្ឋណាដែលបោះឆ្នោតឲ្យ គឺប្លន់អំណាចរបស់គេយទៅប្លន់តាំងពីឃុំសង្កាត់ចាំងតាំងពីស្រុកតំណាងរាស្ត្រ នំគ្នាប្លន់ហើយនំគ្នាចែកកៅអីគ្នានំគ្នាយកអាតំណែងនឹងដើរធ្វើបាបប្រជារាស្ត្រហើយអំណាចនឹងប្លន់ពីពួកគេមកសោះប្លន់ពីបកសង្គ្រោះជាតិមកសោះហើយយើងក៏សុំយើងក៏សពថ្ងៃក៏យើងនៅតែយើងទៀមទាបកសង្គ្រោះជាតិឲ្យបកសង្គ្រោះជាតិមកវិញ បើគ្មានបកសង្គ្រោះជាតិត្រឡប់មកវិញហ៊ុនសែនទៅប្រជុំនៅអាស៊ាននៅខែនៅខែខែខាងមុខឯងបងប្អូនយើងត្រៀមនៅស្រុកអាមេរិក ត្រៀមធ្វើបដកម្មប្រឆាំងជាមួយហ៊ុនសែនហ៊ុនសែនត្រូវតែដោះលែងទាំងអស់បើហ៊ុនសែនចង់ទៅចរចានិងចង់ជាប្រធានអាស៊ាន ដើម្បីមុខមាត់ដើម្បីថាឲ្យខ្លួននឹងមានតម្លៃដោះលែងសកម្មជនដោះលែងបកសង្គ្រោះជាតិដែលពួកសកម្មជន ដែលគេ អត់មានកំហុសអីទាំងអស់នេះដោះគេដោះលែងគេអស់ទាំងបកសង្គ្រោះជាតិទាំងបកភ្លឹងទៀនដែលឯងចាប់គេដែលឯងធ្វើបាបគេយើងបលែងឲ្យគេឲ្យគេមានសិទ្ធឲ្យគេមានសេរីភាព សេរីភាពប្រជាធិបតេយ្យដោយពិតប្រាកដយើងត្រូវប្រឈមទល់មុខគ្នា ទល់មុខគ្នា អ្នកណាធ្វើល្អប្រជាប្រដ្ឋអ្នកជ្រើសរើសអញ្ចឹងបើខ្លួនឯងដូចអាសកអេសានវានិយាយថាវាប្រជាប្រដ្ឋស្រឡាញ់83%ហើយយើងរឿងអីយើងទៅរំលាយបាក់គេហើយយើងទៅរំលាយបាក់គេហ៎ បើខ្លួនប្រជាជន ក្នុងបាត់83%ស្រឡាញ់ខ្លួនហើយកុំធ្វើទុកបុកម្នេញគេទៀតកុំចាប់គេដាក់គុករំលែងបាក់គេចោលហើយឥឡូវនេះភ្លើងទៀនដែលឃើញសន្ធឹកស្មើនឹងបាក់សង្គ្រោះជាតិតាមធ្វើទុកធ្វើតាមធ្វើបាបគេទៀតហើយហើយបើនៅតែអញ្ចឹងសួរថាបងប្អូនប្រជាប្រដ្ឋខ្មែរ ពេលនេះណា បើវាមិនប្រឡែងបកសង្គ្រោះជាតិមកវិញទេ ត្រូវបកភ្លើងទៀនជំនួសបកសង្គ្រោះជាតិយើងខ្ញុំនៅប្រទេសក្រៅយើងនឹងជួយ ដល់បកភ្លើងទៀនឲ្យតែបកភ្លើងទៀនដែលមានកាសេចក្តីក្លាហាន កុំខ្លាចការគេសម្លឹកគេបំផិតបំភ័យយើងកុំខ្លាចហើយខ្ញុំសូម ផ្ដាំទៅបងប្អូន ក្នុងបាក់ភ្លើងទៀនដល់ក៏ដោយទៅណាមកណាត្រូវឲ្យមានគ្នាកុំឲ្យដើរម្នាក់ឯងឬពីរអ្នកបីអ្នកកុំអសោះអើយសូមឲ្យបងប្អូនកូនចៅប្រយ័ត្នខ្លួនដើរទៅណាឲ្យមានគ្នា មានទូរស័ព្ទចាប់មួយយើងមួយថតវាទុក ដើម្បីបង្ហាញទៅអន្តរជាតិទីណា ដែលមានជនផ្ដាច់ការគឺ ទីនោះមាន តែទឹកភ្នែក មានតែការស្លាប់ដោយវេទនាជាទីបំផុតបងប្អូន សូមឲ្យបងប្អូន កាន់លទ្ធិប្រជាធិបតេយ្យកាន់នៅសេរីនិងយុត្តិធម៌គឺសូមឲ្យបងប្អូនគ្រប់គ្រងបាក់ភ្លើងទៀនទាំងអស់គ្នា ដើម្បីទៀមទាយកសេរីសេរីពហុបកសេរីពិតប្រកបដែលគោលនយោបាយខាងអឺរ៉ុបនិងអន្តរជាតិគេបានដាក់ឲ្យយើងមក ឲ្យគ្រប់23ដុល្លារឆ្នាំ91នេះហើយជា សិទ្ធិសេរីរបស់យើង ជាសិទ្ធិរបស់យើង សិទ្ធិពលរដ្ឋរបស់យើងសិទ្ធិរបស់យើងប្រទេសយើងគឺប្រទេសទាំងអស់គ្នាអត់មិនប្រទេសបុគ្គលមិនប្រទេសហ៊ុនសែនមិនប្រទេសអភ័យសិផាន មិន ប្រទេសអ្នកណាម្នាក់ប្រទេសខ្មែរយើងទាំងអស់គ្នាអញ្ចឹងយើងត្រូវតែងើបទាំងអស់គ្នា ហើយយើងត្រូវបោះឆ្នោតឲ្យ គ្រប់គ្រងប្រជាធិបតេយ្យបកភ្លើងទៀនសូមឲ្យបងប្អូនយើងបោះឆ្នោតឲ្យបកភ្លើងទៀនបើសិនជាបងប្អូនណានៅក្លៀនសរងវិជ័យអំណោយបន្តិចបន្តួចហើយនៅនៅតាមអាគេបោកគេលួងលោមចិត្តបន្តិចបន្តួចហ្នឹងបងប្អូននឹងអស់ទឹកដីហើយនឹង ជនផ្ដាច់ការវានឹងសម្លាប់ដោយវាសនានៅអ៊ុយក្រែនខ្ញុំសូមលើកយកប្រទេសអ៊ុយក្រែនឃើញទេប្រជាជនអ៊ុយក្រែនខ្លាំងណាស់ប្រទេសរុស្ស៊ីមួយប្រប៉ុណ្ណានៃគ្រឿងអាវុធគឺថាអានេះដូចយើងកូនគីងកក់កូនក្មេងមួយទៅច្បាំងជាមួយយៈអញ្ចឹងឃើញទេក្មេងតូចមួយគេច្បាំងជាមួយយៈតែណា យកអត់មានស៊ីកូនក្មេងនឹងបានបាននៅឡើយណាបងប្អូនយើងមើលយើងមើលគំរូអញ្ចឹងណាអាជនជាតិយួនដូចគ្នាវាគ្រាន់តែវាយុទ្ធសាស្ត្រវាចង់លេបទឹកដី ខ្មែរយើងវាយូរហើយវាមានយុទ្ធសាស្ត្ររបស់វាពួកក្រុមអាហូជីមិញហ្នឹងវាចង់បាន ទឹកដីយើងវាចង់លេបយូរមកហើយប៉ុន្តែ វាលេបនៅ ឆ្នាំ79នេះណា7មករា79នេះដោយសារមានបពប្រឆាំងទៅបានវានៅស្ទាក់ចាប់នៅអំពងកសប្ថ្ងៃអញ្ចឹងសួរថាឲ្យបងប្អូនយើង ទុកឲ្យវាលេបឲ្យវាលើបអឹកយកទាំងអស់តែម្ដងឬយ៉ាងម៉េចឲ្យឲ្យអស់ឬយ៉ាងម៉េចសប្ថ្ងៃវានៅឆ្លាក់បងប្អូនវានៅឆ្លាក់គឺមានបពប្រឆាំងគឺមានបពប្រជាធិបតេយ្យឥឡូវវាវាបានសម្លាប់ សង្គ្រោះជាតិហើយរំមានភ្លើងទៀនមកមួយទៀតបាក់ភ្លើងទៀនមកមួយទៀតជាបាក់ដែលយើងត្រូវតែប្រកួត ប្រជែងជាមួយនឹងជនផ្ដាច់ការ ខ្ញុំសូមជម្រាបថាឃើញអាពុយទីនដែលវាមានចិត្តខូខូចប់ថ្ងៃជនជាតិប្រទេសរុស្ស៊ីមហាសេដ្ឋី11នាក់បានសម្លាប់ខ្លួន ហើយសុទ្ធតែមហាសេដ្ឋីអ្នកអណ្ដូងថកែប្រេងថកែអ្នកធនាគារលុយបងប្អូនអ្នកមានមហាសាលគេសុកចិត្តសម្លាប់ ខ្លួនសម្លាប់ ខ្លួនឯងហើយសម្លាប់ប្រពន្ធសម្លាប់កូនខ្លួនឯងទៀតពីព្រោះគេខ្ពើបនឹងរស់នៅជាមួយនឹងអាពុយទីន ដែលវាចិត្ត អាខូខូអំណាចផ្ដាច់ការបើគាត់មិនធ្វើអញ្ចឹងណាបើហ៊ានប្រឆាំងជាមួយអាពុយទីនណាវានឹងសម្លាប់ពួកជនជាតិវាអ្នកណាមួយដែលងើបប្រឆាំងវាវាសម្លាប់គេមកពូជអានេះអាហ៊ុនសែនវាដកវាអត់ខុសគ្នាវាដូចគ្នាអញ្ចឹងអញ្ចឹងពួកអាផ្ដាច់ការនៅកន្លែងណាណាយើងបងប្អូន យើងកុំអោយវារស់រៀនមានជីវិតនៅលើ ទឹកដីកន្លែងណា យើងកុំគ្រប់គ្រងពួកអាផ្ដាច់ការនេះ ពួកអាផ្ដាច់ការនេះគឺខូខូរស់ដោយអាមីនអងឡាំងដោយអាហ៊ុនសែនដោយអាពុយទីនដែលវាចិត្តអាក្រក់ខូខូខ្ញុំសូមជម្រាបឲ្យបងប្អូនយល់ថាបើបងប្អូនមិនរក សេរីភាពខ្លួនឯងមិនយក សិទ្ធិខ្លួនឯងនៅខ្លាចពួកវាពួកវានឹងតាមធ្វើបាបយើងនឹងសម្លាប់ទាំងកូនទាំងចៅបន្តពូជបន្តសណ្ដានតក្រោយ តក្រោយតក្រោយទៀត វានៅតែធ្វើបាបវានៅតែជិះជាន់វានៅតែធ្វើទុកបុកម្នេញហើយយើងយើងចាស់ចាស់យើងស្លាប់ចុះក្មេងចំនួនក្រោយកុំឲ្យវាដៀលថាយើងចាស់នឹងវាភ្លើដូចដែលយើងធ្លាប់ដៀលពួកអដឹកនាំអដឹកនាំវាភ្លើមកកន្លងផុតមកហើយអដឹកនាំដែលវាភ្លើគិតតែពីអំណាចគិតតែពីអំណាចបពួកក្រុមគ្រួសាររបស់វា គិតតែពីស្រីជាពិសេសគឺស្រីស្រីស្រាអានេះស្រីដឹកមុខស្រាដឹកមុខដែលធ្វើឲ្យប្រទេសអន្តរាយរហូតដល់ថ្ងៃគឺស្រីស្អាតយកស្រីស្អាតប្រទេសគេបងប្អូនប្រទេសគេដែរគេមានស្រីគេយកប្រពន្ធក្មេងស្អាត ជាងពួកអឺរ៉ុបវាស្អាតជាងពួកអាស៊ីឆ្ងាយពួកស្រីអឺរ៉ុបពួកស្រីស្អាតស្អាតប៉ុន្តែគេអត់មានយក ស្រីមកដឹកមុខទេបងប្អូន គេអត់យកស្រីមកដឹកមកឲ្យស្រីដឹកមុខទេតែប្រទេសយើងយើងមើលឃើញចំនួនស្ដាច់មកហេតុអីបានលលាយកម្ពុជាក្រោម24ខេត្តហើយសពថ្ងៃវាលេបទឹកដីយើងសពថ្ងៃនេះទៀតដោយសារណាណាគឺដោយសារ កំពូចដេករូបស្រីស្អាតដែលលួងលោមខ្លាចស្រីស្អាតมันបានលឹកស្រីស្អាតខ្ញុំនិយាយចេះចាស់នេះហើយដែលគំនិតអន់ខ្មែរយើងអ្នកដឹកនាំពីអតីតកាលរហូតមកបច្ចុប្បន្នអាហ៊ុនសែនដូចគ្នា អាហ៊ុនសែនណាឃើញទេទាំងពូចទាំងបងប្អូនវាជាចារនារីរបស់យួនទាំងអស់ ប្រពន្ធវាក៏ដូចគ្នាមីសំហៀងក៏វាជាកងតបយួនពួកយីមិញខោយីមិញពីដើម យួនថ្មិញខ្មៅយួនកុំមុនីសពីដើម ក្រុមគ្រួសាររបស់វាចឹងគួរយើងយកគំរូឯងយើងឲ្យស្រីដឹកមុខឯងអាសួស្តីម៉ាក់មីងចាសួស្តីក្មួយចាសួស្តី អញ្ចឹងខ្ញុំឲ្យមើលគំរូអាពុយទីនសប្ថ្ងៃទីណាដែលមាន ទីណាដែលមានពួកផ្ដាច់ការ ទីនោះគឺ មានតែទឹកភ្នែកហើយយើងឃើញប្រទេស គេនៅឲ្យសុខស្រួលប្រទេសអ៊ុយក្រែនគ្នាស្លូត អ្នកស្លូតត្រង់គ្នារស់នៅ ដោយ ស្រួលស្រួល បំផ្លាញប្រទេសគ្នាឡើងខ្ទេចសម្លាប់ប្រជាពលរដ្ឋគេ សម្លាប់តាំងពីក្មេងតាំងពីសត្រីអញ្ចឹងគួរឲ្យគេឈឺចាប់ទេយើងដូចគ្នាបងប្អូនណាយើងដូចគ្នាក្មួយក្មួយកើតក្មួយក្មួយមិនតន់ចំនួនខ្មែរក្រហមទេខ្ញុំពេលខ្ញុំចេញ ពីមកពីខ្មែរក្រហមភូមិគួមួយ នៅខេត្តបាត់ដំបង សម្រាប់មកភូមិនឹងក្មេងនៅក្នុងរឹងកំតុកខ្ញុំដើរមកខ្ញុំដើរកាត់មកឃើញណាគឺខ្មោច រនុករនៀលនៅតាមចាំផ្លូវនៅតាមអដេញណែអហើមដាតតាមស្ទឹងអាខ្លះដាតអាខ្លះមិនតាន់ដាតហើយនៅតាមអាម៉ាត់ស្ទឹងហ្នឹងគឺរនុកភ្នែកខ្ញុំមើលឃើញណាក្មួយក្មួយកូនក្មួយខ្ញុំអត់មានបកាច់បខូចទេ តែ ខ្ញុំនិយាយនេះគឺខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់ហ្នឹងកុំឲ្យទុកពួកចិត្តអាក្រក់ផ្ដាច់ការខោខូនឹងវាសាហាវណាស់ វាសាហាវណាបងប្អូន អញ្ចឹងយើងសាមគ្គីគ្នារួមគ្នា មិនថាចាស់មិនថាក្មេង មិនថាមកពីណាគណៈបកណាគណៈបកណា យើង សាមគ្គីគ្នាខ្មែរដូចគ្នាយើងចាប់ដៃគ្នាដើម្បី យើងបោះឆ្នោតឲ្យបកភ្លើងទៀនបកភ្លើងទៀនជាក្តីសង្ឃឹមរបស់យើងបើហ៊ុនសែនមិនឲ្យសង្គមជាតិមកវិញយើងមានបកភ្លើងទៀន ជាបកប្រជាធិបតេយ្យដែលពួកប្រជាធិបតេយ្យនឹងគោរពប្រជាធិបតេយ្យនឹងគ្រប់គ្រងបងប្អូនដែល នៅពីក្រោយខ្នងបងប្អូន ជួយបងប្អូនសូមឲ្យបងប្អូនត្រូវតែរឹងមាំត្រូវតែរឹងមាំហើយយើងត្រូវតែរួមគ្នា សាមគ្គីគ្នាប្រត់ដៃគ្នាខុសត្រូវបន្តិចបន្តួចកុំប្រកាន់គ្នាយើងរួមគ្នាទៅបងប្អូន សាមគ្គីគ្នាទៅល្អជាជាងខ្មែរយើងច្រើនតែដូចខ្ញុំបាននិយាយចឹងយកស្អីស្អាតមកដឹកដឹកនាំខ្មែរនិយាយហើយនិយាយទៀតនេះជាគំរូបងប្អូនកុំយកគំរូអាក្រក់ហ្នឹងមកឲ្យសោះតែថ្ងៃយើងមើលឃើញដែលនៅប្រទេស ខ្មែរដែលបកប្រជាជន ដែលនៅកាចាស់កាចាស់ក្បាលនៅអោបស្រីស្អាតស្អាតអត់ប្រំប្រលែងទេ ចង់ប្រទេសខ្លួនឯងធ្លាក់នរកទៅដល់ណាប្រជារាស្ត្រអត់ឃ្លានប៉ុណ្ណា ស្វានពួកវាខ្វាយខ្វល់ទេតែពួកវាទៅបើកអាគណៈបកទូចតាចអាគណៈបកអកតិកតោចមានអាម៉មសំណងអាម៉មសំណងដូអាម៉មសំណងដូនេះមកបោកខ្ញុំអស់20អឺរ៉ូដែរខ្ញុំអស់លុយ20អឺរ៉ូដោយសារអាម៉មសំណងអាម៉មសំណងដូឃើញទេអាបកអាពេជ្រស្រស់បកអាពួកអកតិកអកតោចដែលរត់តែឈ្មោះ មក2 300សំឡេង2 300មិនចង់បាន អាហ្នឹងហើយដែលគេថាបាក់ដង្ហែរបស់ហ៊ុនសែនអញ្ចឹងដែលបាក់ភ្លើងទៀននេះអត់មានបាក់ដង្ហែហ៊ុនសែនបាក់សង្គ្រោះជាតិបាក់ភ្លើងទៀនគឺអត់មានដង្ហែហ៊ុនសែនទេបាក់ដែលភ្លើងទៀនហើយសង្គ្រោះជាតិមានទំហំដូចគ្នាអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមនោះចោលបងប្អូនខ្ញុំមានតែការអំពាវនាវដល់បងប្អូនទាំងអស់ សូមឲ្យចូលរួមធ្វើការបោះឆ្នោតថ្ងៃទី5ខែ6ខាងមុខនេះ គឺបាក់ភ្លើងទៀនជាក្តីសង្ឃឹមរបស់បងប្អូនបាក់ភ្លើងទៀនជាបាក់ប្រជាធិបតេយ្យបាក់ភ្លើងទៀនមិនខុសពីបាក់សង្គ្រោះជាតិ អត់ខុសពីបកសង្គ្រោះជាតិដោយបកសង្គ្រោះជាតិយើងខ្ញុំស្រឡាញ់យើងខ្ញុំគ្រប់គ្រងបកសង្គ្រោះជាតិយើងខ្ញុំក៏ស្រឡាញ់និងគ្រប់គ្រងបកភ្លើងទៀនដូចគ្នាចឹងសូមឲ្យបងប្អូនថែរក្សាសុខភាពហើយនឹងចូលរួមធ្វើការបោះឆ្នោតឲ្យបាក់ភ្លើងទៀនដែលជាបាក់សេចក្តីរង្ឃឹមរបស់ បរដ្ឋខ្មែរយើងហើយយើងត្រូវតែរើបំរាស់បើវាមានការអីវាគៀបសង្កត់ តាមផ្លូវណាត្រូវបងប្អូនយើងកុំខ្លាច ត្រូវតែហ៊ានត្រូវតែងើបត្រូវតែក្លាហានបើយើងមិនក្លាហានយើងអស់ហើយយើងអស់ទឹកដីយើងយើងអស់បងប្អូនគឺថាអស់ហើយពេលហ្នឹងគឺថាចាប់ហើយ2023នេះទេណាបើយើងមិនបាន បបប្រជាជនវានៅវាចាប់ឆ្នោតណាគឺយើងចាប់ហើយបងប្អូនយើងចាប់យើងគ្មានស្អីដែលដែលទៅធ្វើស្អីបានទៀតទេប្រប្រទេសមហាអំណាចទាំងអស់ហ្នឹងបើយើងមកបើយើង មិនងើបយើងមិនស្រុកគ្នាយើងមិនធ្វើអីសោះគេដាក់ទៅជើងពៀនឲ្យយើងទេគេដាក់ជើងពៀនឲ្យយើងទេបងប្អូន គេអត់លើកជើងពៀនដៃយើងទេនេះសុំសុំជម្រាបបងប្អូនចឹងខ្ញុំសូមមុននឹងជម្រាបលាសូមប្រសិទ្ធពរឲ្យបងប្អូនយើងទាំងអស់ដែលនៅប្រទេសកម្ពុជា មានសុខភាពល្អជៀសវាងជំងឺផងទាំងពួងទាំងឡាយសូមឲ្យជៀសវាងឲ្យ បានសេចក្តីសុខហើយនឹងមាន សុខភាពល្អអាយុយឺនយូរ សំណាងល្អហើយយើងនឹងយកការបោះឆ្នោតបាក់ភ្លើងទៀនឲ្យបានជោគជ័យក្នុង អាណត្តិនេះមានឃុំចៅសង្កាត់ឲ្យបាន ច្រើនបងប្អូន ដើម្បីយកឈ្នះនៅ2023សូមអរគុណហើយក៏សូមជម្រាបលាចា៎អើយ